ដឹងចិត្តស្រឡាញ់ត្រូវចោះចាញ់ត្រូវជឿក្នុងចិត្តណាបើស្ដងហើយកុំលឹកនាំអា បងខំផឹកស្រាផឹកនឹងហៅមហាផឹកឲ្យខ្លួនសអីលើទៅនឹងថាឈួនព្រោះអូនស្ទើរជីវិតសោ ដាតងត់ឆ្អឹងប្រឹងហាទៀតទៅលំអស់ផ្លូវ on đàn ông បងខំផឹកស្រាផឹកនឹងហៅមហាផឹកឲ្យខ្លួនសអីលើទៅដឹងថាឈួតព្រោះអូនស្ទើរជីវិតសនទៅឡើងផឹកស្រា ឆ្អឹងប្រង្ហាទៀតទៅលំអផ្លើបាចំលើប្រសាវាតើអូននឹកឃើញអតីតសង្សារមងឈប់ អណ្ដានអត់ឆាំងអូនហើយ